បើស្រឡាញ់អូននួនអងគុំរំលឹងពីអ្នកចាំអូនឆ្ងល់ខ្លាំងណាស់ហើយអ្វីចាំបាច់រំលឹង like ឈប់តាមដានអូនមិនចង់ដឹងរឿងអតីតបងប៉ុន្មានបើបងមិនទាត់អស់ស្រឡាញ់គេទេត្រឡប់ទៅរកគេអូនបំពេញមាសមេឈ្មោះ enough.